ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមានមុខម្ហូបមួយមុខចង់ចែករំលែកនោះគឺបុកទឹកគ្រឿងត្រីឆ្អើរបុកទឹកគ្រឿងគឺជាមុខម្ហូបដែលបងប្អូនភាគច្រើននិយមនឹងចូលចិត្តញ៉ាំគ្រឿងផ្សំមានដូចជា ត្រីឆ្អើរត្រីឆ្អើរនេះផងដែរនាងខ្ញុំជ្រើសរើសយកត្រីឆ្អើរអណ្ដែងព្រោះវាមានសាច់ច្រើន និងមិនសូវមានឆ្អឹងហើយត្រាពុតញងម្ទេសដៃនាងខ្ទឹមសប្រហុក សម្រាប់ប្រហុកនេះផងដែរបងប្អូនអាចចំហុយក៏បានអាំងក៏បានស្ករត្នោតអំបិលស្ករសប៊ីចេងប្រេងឆានិងក្រូចឆ្មា ហើយ សម្រាប់ក្រូចឆ្មាផងដែរបងប្អូន អាចប្រើអំពិលទុំជំនួសក៏បាន បន្ទាប់មកយើងដាក់ប្រេងឆាបន្តិចចាក់ត្រប់និងម្ទេសខ្ទឹមសចូលលីងចូលគ្នាឲ្យឆ្អិនបន្តិចនិងមានក្លិនឈ្ងុយ ឥឡូវយើងចាប់ផ្ដើមបុកត្រីឆ្អើរយើងបុកត្រីឆ្អើរឲ្យរាងមាត់បន្តិចយើងដាក់ទ្របដែលយើងបានលីងរួចហើយចូល រួចហើយយើងដាក់ប៊ីចេងមួយចុងស្លាបព្រាអំបិលមួយចុងស្លាបព្រាបាយអំបិលនេះផងដែរបងប្អូនកុំតន់ដាក់វាច្រើនពេកដោយសារយើងត្រូវប្រើ ប្រហុកជាមួយទៀតខ្លាច់លោវាប្រៃរួចហើយយើងបុកវាឲ្យរាងសព្វបន្តិចយើងដាក់ប្រហុកចូលមួយស្លាបព្រាបាយស្ករត្នោតមួយស្លាបព្រាបាយ រួចបុកចូលគ្នាឲ្យសព្វបន្ទាប់មកយើងដួសដាក់ចាន រួចហើយយើងច្របាច់ក្រូចឆ្មាក្រូចឆ្មានេះផងដែរខ្ញុំដាក់ចំនួនប្រហែលជា2ផ្លែបងប្អូនអាចដាក់តាមចំណង់ចំណូលចិត្តបានបន្ទាប់មកយើងចាក់ទឹកក្តៅអ៊ុនអ៊ុនលាយជាមួយគ្នារួចកូរឲ្យសព្វលក់មើលរសជាតិល្មមដែលបងប្អូនចង់បាន ជាការស្រេច សម្រាប់បន្លែផងដែរបងប្អូនអាចជ្រើសរើសតាមចំណង់ចំណូលចិត្តសម្រាប់ខ្ញុំថ្ងៃនេះផងដែរខ្ញុំជ្រើសរើសយកផ្កាស្នោត្រសក់ត្រកួនស្អំនិងផ្កាកំប្លោកជាដើមអរគុណបងប្អូន ចំពោះការតាមដានវីដេអូនេះសូមសាកល្បងធ្វើខ្លួនឯងនៅផ្ទះរួច comment ខាងក្រោមអរគុណជួបគ្នាជាមួយវីដេអូក្រោយៗទៀតកុំភ្លេចចុច like និង share ផងណា